ចឹងមកដល់ថ្ងៃទី7នេះវាមេមួយចំនួនវាចាប់ដើមពងហើយឥឡូវយើង ឆែកមើលគីឡូមានមេណាវាអត់ពងទៀតអូខេបាទអឺសួស្តីអ្នកនរគ្នាបាទអឺថ្ងៃនេះខ្ញុំ នឹង បង្ហាញ បងប្អូនអំពីស្ដាច់ណាបាទដែលយើងបាន ចាក់បាទខ្ញុំបង្ហាញវីដេអូអំពីមានវីដេអូចាក់ស្ដាច់មានអំពីវីដេអូនៃការបំបែកមុននឹងយើងចាប់ផ្ដើមធ្វើ ការដាក់កាតោបាទយកស្ដាញ់មកដាក់កាតោនៅកន្លែងនេះណាហើយថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីស្ដាច់ដែលវាចាប់ដើមពងបាទវាទៅពងអាចពីម្សិលមិញបាទម្សិលមិញអីហ្នឹងឯងបាទអញ្ចឹងពងដែលបឆោដូចពងរុយហ្នឹងគឺវាអឺឆោមួយថ្ងៃត្រេត2ថ្ងៃហើយនឹងដេកដល់បាតដៅហ្នឹង គឺ3ថ្ងៃបាទអញ្ចឹងគឺអាយុរបស់វា3ថ្ងៃកាលណាវាហែកកាលណាវាចាប់ដើមញាស់ ជាដង្កូវគឺអាយុ4ថ្ងៃ ទៅជាអសស៊ីណាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងឆែកទៅលើស្ដាច់ដែលខ្ញុំដាក់ផ្សំផងថាតើវាពងនៅ បាទបើមិនចឹងទេខ្ញុំនឹងយកកតោនេះទៅដាក់នៅក្នុងអឺទូថ្មីហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែល មាន បាទមានតម្រូវការបាទចំពោះស្ដាច់គឺបងប្អូនអាចតាក់ទងមកខ្ញុំបានណាដោយសារពួកយើងធ្វើស្ដាច់ច្រើនណានៅក្នុងអីណាបាទអញ្ចឹងយើងមានក្រុម បាទនេះធ្វើការធ្វើស្ដាច់បងប្អូនអ្នកដែលស្គាល់ page ខ្ញុំគឺបងប្អូនដឹងហើយថាពួកខ្ញុំធ្វើការចង់ខ្មុំនឹងយូរឆ្នាំនេះហើយហើយតាក់ទងនឹងរឿងស្ដាច់អីហ្នឹងបើសិនជាបងប្អូនអត់មានទេបងប្អូនអាចតាក់ទងមកបានណាបាទពួកយើងធ្វើច្រើនណាបាទអញ្ចឹងយកច្រើនតម្លៃរៀងធូរបាទយកតិច តម្លៃថ្លៃបាទឥឡូវមកមើលទូនេះយើងធ្លាប់ដាក់ស្ដាច់ថ្មីណា បាទបាទអញ្ចឹងទូហ្នឹងគឺពួកខ្ញុំចាក់ស្ដាច់ថ្មី ហើយចាំមើលថាតើវាយ៉ាងម៉េចដែរបាទវាស្ដាច់នឹងវាពងនៅណាអានេះសត្រូវរបស់អានេះធំបាទនេះហាមកនេះអង្គតរហោសង្ក្រងចាត់វា បាទតែយើងឆែកមានពង នៅក្នុងហ្នឹងគឺមានន័យថាស្ដាច់ហ្នឹងវានៅហើយបាទសំខាន់គឺ ពងនៅក្នុងរុនតែបើថាអត់ឃើញទេហ្នឹងគឺវាអត់នៅទេបាទតោះអូខេឥឡូវទូនេះគឺ ជាទូដែលបាត់ស្ដាច់ហើយបាទដែលបាត់ស្ដាច់ហើយចឹងហើយឆ្លៀតពេលនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹង share នឹងចែកចម្លែកនៃការដាក់ស្ដាច់ថ្មីផងដែរបាទការណែនាំស្ដាច់ថ្មីណាចឹងហើយប្រកងអស់នេះ បាទបកងវាចាស់ចាស់ហើយមើលទៅបាទវាឡើងខ្មៅខ្មៅហើយអញ្ចឹងនៅពេលណាដែលយើងដាក់ស្ដាច់ថ្មីមកវាត្រូវការពងវាអាចនឹងធ្វើថ្មីបាទឥឡូវមានមានឈ្មោះច្រើនមែនតើឈ្មោះបាទនេះឈ្មោះខ្ញុំឈ្មោះណាខ្ញុំឈ្មោះច្រើន បាទដោយសារតែទូនឹងវា ជាទូដែលចាក់ស្ដាច់បាទធ្វើស្ដាច់ដល់អញ្ចឹងវាបង្កើតឈ្មោះច្រើនបាទ បាទអញ្ចឹងក្នុងពេលហ្នឹងគឺខ្ញុំនឹងបង្ហាញបងប្អូនបាទហើយប្រកង1 2 3 3នេះខ្ញុំយកចោលណាខ្ញុំទុកតែប្រកងមួយទេដើម្បីឲ្យវារោមជាគ្នាកាលណាយើងអត់ទុកសោះវាមិនរោមទេហើយដល់ពេលកាលណាវាចាប់ដើមធ្វើដាក់ប្រកងថ្មីយើងនឹងយកអាប្រកងចាស់ហ្នឹងមួយទៀតចោលបាទអញ្ចឹងយើងបដោះបដោះវានៅប្រកងចាស់ចាស់ចេញណាបាទអញ្ចឹងអឺបងអូនខ្ញុំនឹងយកប្រកងថ្មីយកមកដាក់ហើយយើងឲ្យលាស់ បាទយើងលាស់នឹងចោលយើងបាញ់ផ្សែងបន្តិចបន្ទាប់មកយើងយកស្ដាច់ថ្មីដែលបានត្រៀមទុកក្នុងបាទយកមកដាក់នៅទូនឹងទៀតបាទអញ្ចឹងស្ដាច់បាទ20ស្ដាច់ជាងកាលពីនេះលើកមុនណាបន្តពូជបានតែ7 8ទេ បាទបាន7ទេបាទអញ្ចឹងគឺមិនបានច្រើនទេ20បាន7 ទៅបាញ់សែងទៅយកមេថ្មីបដាក់នេះតាយកមេថ្មីមេពងតាដាក់ទាំងកតោដែរលំស្អីហឹមអូខេ បាទយកកតោមកដាក់ទៅដល់ពេលស្អែកឡើងពួកខ្មុំទាំងអស់ដែលនៅក្នុងហ្នឹងគឺវានឹងឡើង ចេញមកក្នុងមកលើទុំលើបកងនេះទាំងអស់ហើយនាំទាំងមេទាំងអីមកដែរអូខេផ្លុំផ្សែងទៀតផ្លុំអឺផ្លុំអូខេតោះបាទហ្នឹងគឺជារបៀបនៃការណែនាំស្ដេចថ្មីដែរណាបាទចឹងនៅក្នុងវីដេអូថ្ងៃនេះគឺបានច្រើនរឿងអឺអាទូនេះទៀតដែលយើងណែនាំស្ដេចថ្មីដែរណាទូនេះ ថាតើវានៅអត់នេះនេះវាពងនៅមកនេះស្ដេចថ្មីដែរតោះមើលមើលបាទហ្នឹងស្ដេចថ្មីដែរតើតើវាពងនៅវាមិនបាទអញ្ចឹងបាទបកងណាដែលចាស់ចាស់សម្រាប់ទូយើងដូរមេអញ្ចឹងយើងឆ្លៀតពេលបដោះហើយណាបាទយើងអត់ទុកទៀតទេ បាទនេះមេវាបាទមេពណ៌ខ្មៅមកពងនឹងជាប់គូតវា មេថ្មីចឹងឯងតែមិនសូវជាល្អទេបងប្អូនមេ ខ្មៅទេបាទមេខ្មៅទូចឯងក៏វាពងក្នុងរយៈពេលខ្លីដែរអូខេតែយើងប្រើវាមួយរយៈពេលសិនទៅអញ្ចឹងឲ្យខ្ញុំចង់សរុបរឿងនៃធ្វើធ្វើនៅព្រឹកនេះគឺទីមួយពួកខ្ញុំបានឆែកទៅលើស្ដាច់បាទថ្មី ថ្មីដែលទៅនឹងអឺញាស់ហើយបន្តមកគឺវាចាប់ផ្ដើមពង បាទអញ្ចឹងមានន័យថាថ្ងៃទី29ថ្ងៃ30បាទរហូតមកដល់ថ្ងៃនេះបាទយើងបូក6ថ្ងៃទៅវា7ថ្ងៃថ្ងៃទី7អញ្ចឹងវា8ថ្ងៃបាទអញ្ចឹង8ថ្ងៃក្រោយការញាស់គឺស្ដាញ់ហ្នឹងគឺចាប់ដើមពងឬបាទអញ្ចឹងមានន័យថាវាចូលអាទិត្យទី2បាទដើមសប្តាហ៍ទី2បាទអញ្ចឹងក្នុងរយៈពេល3ថ្ងៃស្ដាច់វាចាប់ដើម វាចាប់ដើមញាស់3ថ្ងៃក្រោយមកវាចាប់ដើមដើរលេងបាទក្នុងរយៈពេលដែលវាញាស់គឺវាដើរទៅមកទៅមកតាមបកកទាំងអស់ហ្នឹងហើយក្នុងរយៈពេលអាចថ្ងៃទី3អាចថ្ងៃទី4ថ្ងៃទី5ថ្ងៃទី6ហ្នឹងវានឹងចាប់ផ្ដើមរកពេលបន្តពូជបាទហើយបន្តមកអាច3ថ្ងៃក្រោយ បាទអញ្ចឹង3ថ្ងៃក្រោយ គឺវាអាចថ្ងៃទី1បាទអាចអាទិត្យទីអាចថ្ងៃទី1នៃអាទិត្យទី2បាទអាចថ្ងៃទី ពីនៃអតីតទី2បងបានដូចដែលបងប្អូនបានឃើញហើយគឺមានស្ដែកខ្លះវាអត់បានពងទេ បាទអញ្ចឹងមានន័យថាវាចាប់ផ្ដើមចូលពីសប្ដាហ៍ទី2នៃកំណើតរបស់វាទៅគឺវានឹងចាប់ផ្ដើមពងហើយបាទអញ្ចឹងគឺក្រោយពេលញាស់មួយអាទិត្យគឺយើងត្រូវតែឆែកមើលថាតើវានៅសល់ប្រមាណនេះប្រមាណហើយស្ដែកដែលពួកខ្ញុំបានដាក់ហ្នឹងគឺបាន20កតោបាទតែបានតែបាទដូចជា7 8ស្ដាច់ទេ បាទអញ្ចឹង20កតោគឺបាន7 8ស្ដាច់ទេអញ្ចឹងការបន្តពូជគឺវាជោគជ័យភាគតិចមែនតើបាទអញ្ចឹងគឺវាមានកត្តាជាច្រើនបាទតកតងទៅនឹងរឿងដែលស្ដាច់វាបន្តពូជជោគជ័យហ្នឹង គឺវាតកតងនឹងកត្តាអាកាសធាតុវាតកតងទៅនឹងចំណីបាទវាតកតងទៅនឹងពពួកអឹងម៉ែលពួកអេដេខ្ញុំបានធំបង្ហាញបងប្អូនមិនហ្នឹងបាទវាគឺជាសត្រូវមួយធំដែរបាទហើយបន្តមកខ្ញុំបង្ហាញបងប្អូនអំពីទូមួយដែលវាខ្វះនៅស្ដាច់ ហើយខ្ញុំដាក់ស្ដាច់បានណែនាំស្ដាច់ថ្មីឲ្យបងប្អូនបានឃើញ ហើយបន្តមកខ្ញុំទៅឆែកទូផ្សេងទៀតរកមើលថាតើវាមានស្ដាច់នៅអត្តភាពដែលយើងបានដាក់ថ្ងៃដូចគ្នាហ្នឹងបាទអញ្ចឹងទូទី2គឺកម្មកស្ដាច់វាបានបងល្អអូខេបាទខ្ញុំបង្ហាញវីដេអូនេះប៉ុណ្្នឹងឯងសម្រាប់បងប្អូន ហើយខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយៗទៀតបាទ